បាទសួស្តីឥឡូវយើងវិលមកជួបគ្នាសាជាថ្មីម្ដងទៀតនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកនៅ function មកធ្វើការជជែកបន្តទៀតអឺនៅ ក្នុងមេរៀនមុនយើងបានសិក្សារួចមកហើយអំពី default function បានន័យថាជា function ដែលมันមាននៅ parameter ហើយក៏มันមាន នៅ return type នោះដែរ នៅក្នុងវីដេអូក្រោយមកទៀតក៏ខ្ញុំបានធ្វើដែរគឺ function ដែលមាននៅ return type ក៏ប៉ុន្តែឥតមាននៅ parameter ទេ ហើយវីដេអូបន្ទាប់ពីវីដេអូនេះនោះក៏ខ្ញុំបានបង្រៀនដែរអំពី parameter ប៉ុន្តែមិន return type ឥឡូវនៅក្នុងវីដេអូចុងក្រោយនេះគឺយើងនឹងនិយាយអំពី function ដែលមាន parameter ហើយវាមាននៅ return type នៅក្នុងនឹងស្រាប់អញ្ចឹងបើយើងក្រឡេកមកមើលកូដរបស់យើងនេះអឺតាំងពីលំហាត់ទី1រហូតមកដល់លំហាត់ទី4នេះគឺយើងនិយាយតែអំពី prim number ទេអឺមូលហេតុដោយសារតែ prim number នេះវាអាចធ្វើវាបានជា4ទម្រង់បានន័យថាទម្រង់ function ដែលមាន parameter ផងមិនមាន parameter ផង return type ផងមិន return type ផង គឺយើង apply ជាមួយនឹងលំហាត់ prim number នេះអឺដែលយើងនិយាយជាភាសាខ្មែរអឺជាចំនួនបឋមបាទចំនួនបឋមអញ្ចឹងឥឡូវយើងមកមើលអំពី function របស់យើង តើវា pass នៅ parameter ចូលហើយនឹងវា return type នោះវាលក្ខណៈបែបម៉េចបាទខ្ញុំសូមជម្រាបថានេះជាទម្រង់ដែលពេញនិយមដែលត្រូវបាន ប្រើជាញឹកញាប់ នៅ ក្នុងការសរសេរ function បាទអញ្ចឹងគឺ function វាគួរតែ return type ហើយវាគួរតែមាននៅ argument បាទមាននៅ parameter ហ្នឹងអញ្ចឹងយើង ផ្នែកខាងឆ្វេងរបស់យើងនេះគឺប្លុកមែនយើងចាំនិយាយពេលក្រោយយើងមកនិយាយអំពី function ប្លុកខាងស្ដាំមុនអញ្ចឹងគេមាននៅ check prim number បាទ check prim number អឺដែលយើងសិក្សាដូចមុនអញ្ចឹងគឺ n ស្មើ0ហើយនឹង n ស្មើ1ហ្នឹងឲ្យវា return តម្លៃលេខ1បាទឲ្យវា return លេខ1បាទហើយបន្ទាប់មកទៀត យើងធ្វើការប្រកាសអថេមួយអថេរបស់យើងឈ្មោះ i បើសិន i ស្មើ2 i តូចជាង n ចែកជា2 i បូកបូករួចយើងសិក្សាវាមើលថាតើអឺ n ហ្នឹងវាម៉ូតជាមួយនឹង i ស្មើនឹង0អត់បើវាស្មើ0ឲ្យវា return 1ឲ្យវា return 1បាទចឹងបើវា return 1ហើយយើង ចប់តែម្ដងបានន័យថាយើងមិនបាច់ចាំ break នោះទេយើងមិនបាច់ចាំ break នោះទេដោយសារតែវា return តម្លៃលេខ1ទៅដោយស្វ័យប្រវត្តិចឹងឥឡូវនៅក្នុង block function គឺយើងមានប៉ុណ្ណឹងយើងចូលមកមើលអំពីយើងចូលមកមើលអំពី block man របស់យើងហើយ block man มันខុសពីមុនទេ គឺដូចមុនអញ្ចឹង ឥឡូវយើងចូលទៅអនុវត្តការសរសេរកូដទាំងអស់គ្នាឥឡូវយើងចូលមកដល់កម្មវិធី deal ទាំងអស់គ្នាបាទឥឡូវយើងចាប់ដើមសរសេរកូដចុចនៅលើ new យកពាក្យថា source file បាទឥឡូវយើងចាប់ដើមសរសេរនៅ header file include stdio.h int man ចឹងយើង return 0ឲ្យ បាទ return 0ឥឡូវខ្ញុំនឹងសរសេរនៅ block block main របស់យើងនៅខាងលើ block main របស់យើងគឺជាឈ្មោះ function របស់យើងឈ្មោះថា check prim mary បាទ check prim number បាទខ្ញុំសរសេរ number int n បាទយើងមាននៅ parameter របស់យើងឈ្មោះថា n ឥឡូវនៅក្នុង function របស់យើងនេះគឺ function ឈ្មោះថា check prim number check prim number int n បន្ទាប់មកយើងចាប់ផ្ដើមសរសេរលក្ខខណ្ឌរបស់យើងចូល ប្រសិនបើ n របស់យើងនឹងវាស្មើនឹង0ឬក៏បាទនេះគឺឆ្នោតឬ n របស់យើងនឹងស្មើនឹង1អ្វីដែលយើងត្រូវការគឺ return return លេខ លេខ1បាទនេះបានតម្លៃ n របស់យើង0 n របស់យើង1អញ្ចឹងក្នុងករណីដែល n ស្មើ0 n ស្មើ1យើងនឹង return លេខ1ប្រសិនបើបើយើងអាចធ្វើការតាំងនៅ i មួយទៀតមកហើយយើងប្រើ loop for i ស្មើនឹង2 i តូចជាង n ចែកនឹង2 i បូកបូក កាយបបោកបន្ទាប់មកយើងនឹងសិក្សាវាប្រសិនបើណាំរបស់យើងនឹង n របស់យើងនឹងវា mode បាទ mode នឹង i ស្មើនឹង0ស្មើនឹង0នោះយើងនឹង return return 0បាទ return 0ហើយសំទោសបាទ return 1ហើយយើងនឹងផ្ទុយមកវិញបាទផ្ទុយមកវិញគឺឲ្យវា return 0បាទអញ្ចឹង អឺថ្ងៃនេះអឺយើងនឹងឃើញអំពីការ return តម្លៃហើយអញ្ចឹងវាមាន parameter វាមាន return return type បាទឥឡូវរបៀបហៅរបស់វាមកវិញតើយើងហៅបែបម៉េចអញ្ចឹងយើងត្រូវមានអថេណាមរបស់យើងរួចហើយយើងត្រូវមាននៅ flag បាទ flag ហ្នឹងដើម្បីទទួលនៅតម្លៃ function របស់យើងហ្នឹងអញ្ចឹងខ្ញុំចាប់ដើម scan print បាទ print as ដាក់ថា please enter number បាទ please enter number អឺបន្ទាប់មកយើងធ្វើការ scan បាទ scan គឺយើងចាប់ដើម scan នៅភាគរយ D ភាគរយ D and and num បាទ and num ចុះ plug របស់យើង ស្មើអីទៅ plug បាទ plug គឺស្មើនឹង function តែម្ដងគឺ check check prim num check prim num ដែលយើងមាននៅអឺ num របស់យើងភ្ចូលតាមរយៈ keyboard អូខេឥឡូវយើង បានទទួលតម្លៃ flux របស់យើងហើយហើយយើងយក flux របស់យើងមកសិក្សាប្រសិនបើប្រសិនបើ flux របស់យើងហ្នឹងវាស្មើនឹងតម្លៃលេខ1នោះយើងនឹងចាប់ផ្ដើម print as ដាក់ថាភាគរយ d is not prime number is not prime number របៀសវាមួយមក nap ផ្ទុយទៅវិញផ្ទុយទៅវិញប្រសិនបើផ្លាក់របស់យើងនឹងមិនស្មើនឹង1ទេវាប្រកបជាអឺស្មើនឹង0ហើយចឹងយើងនឹងទទួលបាននៅភាគរយ d is print number number ok cái bia mùi má là siêu máu đã thà chick prim chick prim ណាប់ chick prim ណាប់ ហើយយើងសៀវវាទៅបាទខ្ញុំសូមរ៉ាន់វាតែម្ដងអញ្ចឹងបើសិន ជាយើងបញ្ចូលលេខ5 enter មកវាដាក់ថា is prime number ហើយយើងអាចរ៉ាន់សារថ្មីយើងតេស្តលេខ6បាទលេខ6 is not prime number បាទវីដេអូនេះមាន តែប៉ុណ្្នេះសូមអរគុណសម្រាប់ការទស្សនា